ជំរាបសួរជួបគ្នាសាជាថ្មីទៀតហើយប៉ុន្តែលើកនេះជួបគ្នានៅក្នុងកូនអផាតមិនតូចនៅប៉ារីទេព្រោះអីត្រឡប់មកផ្ទះវិញហើយមិនបាននៅក្បែរព្រៃក្បែរភ្នំដូចជាវីដេអូមុនមុនទេប៉ុន្តែខ្ញុំសន្យាថាគីពេលដែលខ្ញុំមានឱកាសចេញទៅដើរលេងហើយមានទេសភាពស្រស់ស្អាតខ្ញុំនឹងថតពីទេសភាពស្រស់ស្អាតទាំងអស់នោះភ្ជាប់ជាមួយនៅប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ដើម្បីជូនអ្នកទាំងអស់គ្នាមានទាំងរូបភាពស្អាតមានទាំងប្រធានបទដែរដែលយើងអាចរៀនចេះដឹងទាំងអស់គ្នាចាថ្ងៃនេះ យើងនឹងស្វែងយល់ទាំងអស់គ្នាអំពី ប្រធានបទមួយ ដែលពាក់ព័ន្ធទៅនឹងវិបត្តិអត្តសញ្ញាណដែលជាភាសាអង់គ្លេសយើងហៅ identity crisis ហើយបើសម្រាប់អ្នកដែលចេះភាសាបារាំងចាភាសាបារាំងគឺហៅថា la crise d'identité ចាអញ្ចឹងខ្ញុំបកទៅជាភាសាខ្មែរថាវិបត្តិអត្តសញ្ញាណតាមពិតវិបត្តិអត្តសញ្ញាណនេះវាកើតឡើងនៅលើមនុស្សគ្រប់គ្នា ចាតាំងពីកើតមក ហើយរហូតដល់យើងស្លាប់ទៅវិញចាហើយអ្នកទាំងអស់គ្នាគឺបានប្រហែលជាបានជួបប្រទះខ្លួនឯងខ្លះខ្លះហើយប៉ុន្តែមិនដែលបានចាប់អារម្មណ៍មិនដែលបានគិតថានោះហើយគឺជាវិបត្តិអត្តសញ្ញាណអូខេចាអញ្ចឹងសួរថាតើអ្វីទៅជាវិបត្តិអត្តសញ្ញាណចាវិបត្តិអត្តសញ្ញាណនេះតាមរយៈអ្នកចិត្តសាស្ត្រយើងហៅ psychologist ឬក៏ psychologue ជាភាសាបារាំងហ្នឹងអ្នកចិត្តសាស្ត្រ គឺគេបានលើកថាវិបត្តិអត្តសញ្ញាណជាភាពអសមត្ថភាព របស់មនុស្សក្នុងការឲ្យអត្តសញ្ញាណរបស់ ខ្លួនឯងថា ខ្លួនឯងជាអ្នកណាខ្លួនឯងជាជាអ្នកណាពិតប្រកបរបស់ខ្លួនឯងតែម្ដងចាជាជាវិបត្តិដែលកើតឡើង នៅ នៅផ្ទៃក្នុង នៅ ក្នុងចិត្តរបស់មនុស្សម្នាក់ម្នាក់ណាហើយនិយាយចំទៅវាគឺជាចំនួន រវាងខ្លួនឯងហើយនិងខ្លួនឯងគេថាអ្នកខ្លះអាចសួរអាចសួរខ្ញុំវិញម៉ាលីននិយាយចឹងមិនកាន់ណាឆ្លោះមួយខ្លួនឯងមិនចាអ្នកដឹងមិនដឹងអ្នកមិនដឹងនៅតែអត់ធ្លាប់ដឹងចឹងចាអញ្ចឹងមនុស្សយើងវិបត្តិអត្តសញ្ញាណហ្នឹងភាគច្រើនគឺវាស្ដែងចេញពីការជាការឆ្លោះជាមួយខ្លួនឯងហ្នឹងឯងធម្មតានៅក្នុងខ្លួនយើងនិយាយថា ហើយអ្នកខ្លះគាត់និយាយថាអូយម្ដងចិត្តអញ្ចេះម្ដងចិត្តអញ្ចោះម្ដងចង់នេះម្ដងចង់នោះម្ដងនឹកឃើញអញ្ចេះម្ដងនឹកឃើញអញ្ចោះហ្នឹងអាម្ដងនឹកឃើញអញ្ចេះម្ដងនឹកឃើញអញ្ចោះម្ដងចិត្តអញ្ចេះម្ដងចិត្តអញ្ចោះហ្នឹងឯងគឺជាផ្នែកខុសៗគ្នានៃនៃនៃ ខ្លួនឯងនៃខ្លួនយើងហ្នឹងនៅក្នុងខ្លួនយើងហើយនៅពេលដែលអាប្រមាណអ្នកហ្នឹងវាចាប់ផ្ដើម conflict ជាមួយគ្នា គឺយើងអត់ដឹងលែងដឹងថាខ្លួនឯងជាអ្នកណាហើយគឺយើងលែងច្បាស់ថាខ្លួនឯងជាអ្នកណាពិតប្រាកដចូលចិត្តអីពិតប្រាកដចង់ធ្វើអីពិតប្រាកដហើយហ្នឹងឯងជាវិបត្តិអត្តសញ្ញាណហើយវិបត្តិអត្តសញ្ញាណដែលធ្ងន់ធ្ងរហើយពិបាកនឹងឆ្លងកាត់វាជាងគេ គឺវិបត្តិអត្តសញ្ញាណនៅវ័យជំទង់ ចាដែលយើងយើង គ្រប់គ្នាតែងតែនិយាយថាអូយកូនតែដល់អាយុខ្ទង់4 5 10ហ្នឹងគឺចាប់ផ្ដើមភ័យហ្មងរហូតតទៅវា18 19 20ឯវិញទៅបាទឪពុកម្ដាយធូរចិត្តហ្នឹងហើយជាជាវិបត្តិវ័យជំទង់អ្នកណាក៏ឆ្លងកាត់វិបត្តិវ័យជំទង់ហ្នឹងដែរណាប៉ុន្តែខ្ញុំដឹងថានៅប្រទេសកម្ពុជាយើងមិនសូវមានក្មេងឆ្លងកាត់វិបត្តិវ័យជំទង់ហ្នឹងឯងព្រោះអីរបៀបនៃការព្រៀនប្រដៅរបៀបនៃការចិញ្ចឹមរបស់សង្គមយើង ដែលចិញ្ចឹមតាមគោលការណ៍កូនល្អកូនអាក្រក់ គឺបានបង្ក្រាបវិបត្តិហ្នឹងអត់ឲ្យផុសឡើងទេវិបត្តិវ័យជំទង់នៅប្រទេសយើងពេលដែលផុសឡើងនៅក្នុងខ្លួនរបស់ក្មេងនៅក្នុងផ្ទៃចិត្តបេះដូងរបស់ក្មេងគឺយើងចាត់ទុកក្មេងនោះជាកូនអាក្រក់ចាអញ្ចឹងក្មេងភាគច្រើនអត់ហ៊ានទេ អត់ហ៊ានធ្វើអត់ហ៊ានស្ដែងចេញនៅវិបត្តិនឹងចេញមកក្រៅទេព្រោះថាបើសិនជាស្ដែងវាចេញមកក្រៅគេនឹងចោទថាខ្លួនឯងជាកូនអាក្រក់ឯងខ្ញុំនឹងបកស្រាយ ច្បាស់លាស់នៅពេលខាងមុខណាអូខេអញ្ចឹងតាមរយៈអ្នកស្រាវជ្រាវ ផ្នែកចិត្តសាស្ត្រហ្នឹងអឺ ពេទ្យចិត្តសាស្ត្រដែលល្បីល្បីល្បាញនៅអឺរ៉ុបនេះហ្នឹងគឺលោក Eric Erickson ហើយនិង Anna Freud Anna Freud គឺជាកូនរបស់ Freud បើសិនជាអ្នកទាំងអស់គ្នាចាំបានមានវីដេអូមួយដែលខ្ញុំនិយាយអំពី ធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងដែលមានពេលដែលយើងអឺ ដើម្បីកុំឲ្យគេតិទៀនយើងបាន គឺយើងត្រូវចេះធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងតាម រយៈស្គាល់ខ្លួនឯងឲ្យច្បាស់ដែលជាមួជាខ្ញុំភាសាបារាំងខ្ញុំណាសៀមួអ្នកជេរអ្នកស្ដីអ្នកត្រួតអ្នកប្រាប់ហ្នឹងហើយនឹងសា អ្នកចូលចិត្តសុបាយអ្នកចូលចិត្តលេងសើចច្រើនអីអស់ហ្នឹងអញ្ចឹងហ្នឹងគឺជាទ្រឹស្ដីរបស់ឪពុករបស់ Anna Freud ហ្នឹងគឺ Sigmund Freud ចា៎ Anna Freud គាត់ក៏ជាអ្នក ស្រាវជ្រាវចិត្តសាស្ត្រដែរណាគាត់ហើយគាត់បានស្រាវជ្រាវជាមួយនឹង Eric Erikson ហ្នឹងតកតងទៅនឹងប្រធានបទវិបត្តិអត្តសញ្ញាណចាអញ្ចឹងអ្នកទាំងពីរហ្នឹងបានរកឃើញថានៅក្នុងមួយជីវិតរបស់មនុស្សនឹងមានវិបត្តិអត្តសញ្ញាណហ្នឹង8លើកខុសៗគ្នាវាអាចកើតឡើងទៅតាម តាំងពីយើងកើតមករហូតដល់យើងស្លាប់ទៅវិញចាអញ្ចឹងថាតើវិបត្តិអត្តសញ្ញាណទាំង8នោះមានអីខ្លះយើងនឹងមើលទាំងអស់គ្នា វិបត្តិអត្តសញ្ញាណទី1គឺជាវិបត្តិអត្តសញ្ញាណដំបូងបឋមមុនគេបំផុតតាំងពីកូនងាកើតមក0ថ្ងៃហ្នឹងរហូតដល់អាយុ18ខែចានេះគឺជាវិបត្តិទី1ដែលកើតឡើងនៅ ក្នុង ជីវិតរបស់មនុស្សយើងហៅវិបត្តិរវាងអាចទុកចិត្តបាន ឬក៏មិនអាចទុកចិត្តបានអញ្ចឹងកន្លែងនេះគួរអស់សំណើចមែនតើអ្នកទាំងអស់គ្នាធ្លាប់ឃើញហ្នឹងមែនទេកូនក្មេងណាយើងតែងតែនិយាយថាអូយកូនខ្ញុំអត់តាមគេសោះណាឬមួយក៏អ្នកខ្លះនិយាយថាអូយកូនខ្ញុំស្រួលណាអ្នកណាក៏តាមដែរពុកម្ដាយមិនសូវពិបាកឯងកន្លែងហ្នឹងឯងបើក្មេងដែលតាមគេគឺជាក្មេងដែលគាត់ងាយក្នុងការទុកចិត្តគេណា ហើយក្មេងណាមិនតាមគេ មានន័យថាគាត់មិនងាយក្នុងការទុកចិត្តគេអញ្ចឹងកូនងាតាំងពី0ខែ0ថ្ងៃរហូតដល់18ខែហ្នឹងនៅក្នុងចិត្តរបស់គាត់ ការគិតការពិចារណា នៅក្នុង ខួរក្បាលហើយនឹងចិត្តរបស់គាត់ គឺគាត់មានសំណួរសួរឡើងថាទុកចិត្តបានឬក៏ទុកចិត្តមិនបានអញ្ចឹងវាមានតាំងពីរវាងមនុស្សតែគាត់អាចតាមគេឲ្យគេពោគាត់ទេឬមួយក៏គាត់មិនតាមគេណាហើយវាមានឧទាហរណ៍ដូចជាយើងចង់ឲ្យគាត់រៀនញ៉ាំរៀនញ៉ាំរបស់អីថ្មីឲ្យតែដាក់លព្រាដល់មាត់បាត់បាត់ខ្ជិប ហ្នឹងគឺជាក្មេងដែលគាត់មិនមានទំនុកចិត្តណាតាមពិតនៅក្នុងខួរក្បាលគាត់មុននឹងបិទមាត់គាត់សួរថាអូខេសាកវាអត់សាកវាអត់សាកវាអត់ណាតែអាចទុកចិត្តបានទេថាញ៉ាំទៅវាឆ្ងាញ់ថាអាចទុកចិត្តបានទេញ៉ាំទៅអត់ឈឺខ្ញុំឧទាហរណ៍ដូចជាកូនរបស់ក្មួយស្រីខ្ញុំគាត់មានបញ្ហាអាឡែហ្ស៊ីជាមួយនឹងទឹកដោះគោណា អញ្ចឹងពេលគាត់នៅតូចហ្នឹងនៅ baby ហ្នឹងនៅជាទារកហ្នឹងគឺម្នាក់ម្នាក់អត់ព្រមជឿទេថាគាត់អាឡែស៊ីមួយទៅដោះគោហើយនិយាយពីកូនគាត់គឺតាមតែម្ដាយឯក្រៅពីម្ដាយគឺមិនតាមដាច់ខាតព្រោះអីព្រោះថាម្ដាយគាត់មានម៉មម៉មអាម៉មម៉មហ្នឹងទឹកដោះម្ដាយហ្នឹងគឺអត់ដែលធ្វើឲ្យគាត់ឈឺទេដល់ពេលអ្នកដែលជួយមើលគាត់ក្រៅពីម្ដាយទោះឪពុកគាត់ក៏ប៉ាគាត់ក៏ដោយអ្នកជួយមើលក៏ដោយទាំងខ្ញុំឯហ្នឹងក៏ដោយឲ្យតែឃើញមុខហ្នឹងសឹងតែថាយកដបទៅដោះកូនដេញគប់ ព្រោះយើងជាអ្នកឲ្យទឹកដោះគោទៅគាត់អញ្ចឹងគាត់ដឹងតែពេលដែលគាត់ញ៉ាំដោះគោគឺគឺគាត់លមាស់ណាអញ្ចឹងគាត់អត់តន់ចេះនិយាយគាត់អាចប្រាប់យើងបានប៉ុន្តែមនុស្សម្នាក់ម្នាក់ដែលនៅជុំវិញខ្លួនហ្នឹងគឺអត់បានចាប់អារម្មណ៍ថាអូជាទឹកដោះគោដែលធ្វើឲ្យគាត់អាឡែស៊ីខ្ញុំមកអូយខំប្រឹងប្រាប់គេថាឈប់ឲ្យញ៉ាំដោះគោទៅឈប់ឲ្យញ៉ាំដោះគោទៅសាកមើលទៅប៉ុន្តែគេអត់ជឿខ្ញុំដែរអូខេបែករឿងទៀតហើយចាអញ្ចឹងរាល់ពេលដែលបញ្ចុកទឹកដោះគោទៅគាត់ឲ្យតែថា កាន់ដបដោះកូនហ្នឹងគាត់ដាក់ចូលក្បែរគាត់យំយំអញ្ចឹងគាត់ឃ្លានណាគាត់ឃ្លានគាត់ឈោងដៃអញ្ចឹងគាត់ឈោងដៃពេលហ្នឹងគាត់ថាអូខេអាចជឿបានណាណាគាត់ឈោងដៃស្រាប់ដល់ពេលគាត់ទាញអាដោះកូនហ្នឹងដាក់ចិត្តដល់មាត់គាត់គឺគាត់ចាប់ដាក់បិទមាត់ខ្លួនគាត់ជប់ជាប់ចឹងទៅឬក៏ទម្លាក់ដបទៅដោះគោចោលអីចឹងណាតាំងពីគាត់នៅទូចដែលជាទារកហ្នឹងចាអញ្ចឹងហើយតាមពិតអាហ្នឹងវាគឺជាវិបត្តិដែលបានកើតឡើងនៅក្នុងខ្លួនគាត់ ដែលគាត់ត្រូវសួរខ្លួនឯងជាប្រចាំថាគាត់អាចជឿបានអត់គាត់អាចទុកចិត្តបានអត់ណាទៅទុកចិត្តឬក៏មិនទុកចិត្តអញ្ចឹងវិបត្តិនេះគឺកើតឡើងតាំងពី0ថ្ងៃរហូតទៅដល់18ខែអញ្ចឹងបើសិនជាអ្នកដែលមានទារកតូចកូននៅតូចដែល ពិបាកក្នុងការគាត់សាកល្បងអីថ្មីឲ្យញ៉ាំអីថ្មីទិញរបស់លេងថ្មីឲ្យគាត់អីចឹងពិបាកក្នុងការឲ្យគាត់សាកល្បងរបស់ថ្មីកុំបខំគាត់ណា ជួយគាត់ជួយគាត់ដើម្បីឲ្យគាត់អាចទុកចិត្តបានណាជួយគាត់ដើម្បីឲ្យគាត់រកទំនុកចិត្តថាអូខេអាហារហ្នឹងគាត់អាចទុកចិត្តបាន ឬមួយក៏ជួយគាត់ឲ្យដឹងថាអូខេអាហារមួយនេះគាត់មិនត្រូវទុកចិត្តទេជួយគាត់ឲ្យគាត់ចេញពីវិបត្តិហ្នឹងកុំឲ្យគាត់ពិបាកក្នុងការដោះស្រាយនៅក្នុងខួរក្បាលរបស់គាត់ថាទុកចិត្តបានឬក៏អត់ហ្នឹងហើយអញ្ចឹងយើងត្រូវមានតាមពិតអ្នកដែលនៅក្បែរខ្លួនទៅនឹងអ្នកមានវិបត្តិណា គឺត្រូវមានចិត្តអត់ធ្មត់បំផុតអូខេអញ្ចឹងបន្តទៀតវិបត្តិទី2គឺជាវិបត្តិដែលកើតឡើង នៅអាយុពី18ខែហ្នឹងរហូតដល់3ឆ្នាំពី18ខែរហូតដល់3ឆ្នាំណាជាវិបត្តិដែលកើតឡើងរវាងអឺស្វ័យយ័តដោយខ្លួនឯងណាឬមួយក៏មិនអញ្ចឹងទេ គឺខ្មាស់គេអឺជួបបើយើងមិនស្វ័យយ័តដោយខ្លួនឯងបានទេយើងនឹងខ្មាស់គេអូខេ ណាគឺជាវិបត្តិរវាងអំពីហ្នឹងអញ្ចឹងយើងបានឃើញថាក្មេងនៅពេលដែលគាត់ចាប់ពីអាយុ18ខែរហូតដល់គាត់3ឆ្នាំហ្នឹងគាត់ចាប់ផ្ដើមចង់ធ្វើអីខ្លួនឯងគាត់ចាប់ផ្ដើមចង់ធ្វើអីខ្លួនឯងហើយមានឪពុកម្ដាយជាច្រើនណាដែលពេលដែលកូនចង់ធ្វើអីខ្លួនឯងថាអូយកូនឯងកុំធ្វើប្រឡាក់ណាកុំញ៉ាំខ្លួនឯងចាំម៉ាក់បចុកព្រោះអីញ៉ាំខ្លួនឯងអញ្ចឹងធ្លាក់កពុបអីអញ្ចឹងទៅតែក្មេងនៅពេលអាយុប៉ុណ្ណឹងគាត់ចង់សាកខ្លួនឯងគ្រប់បែបយ៉ាងហើយនៅពេលដែលគាត់ចង់សាកខ្លួនឯងគ្រប់បែបយ៉ាងនៅក្នុងការវិភាគរបស់គាត់ថាអឺ ពេលហ្នឹងគឺគាត់ត្រូវចេះស្វែងយ័តខ្លួនឯងហ្នឹងប៉ុន្តែពេលខ្លះគាត់គាត់មើលឃើញថាបើសិនជាគាត់ព្យាយាមស្វែងយ័តខ្លួនឯងតែបើគាត់បរាជ័យគាត់ប្រកាសជាត្រូវខ្មាស់ណាគាត់ប្រកាសជាត្រូវអៀនត្រូវខ្មាស់ទាំងស្រុងហើយអូខេអឺអញ្ចឹងជាកំឡុងពេលដែលយើងត្រូវតែជាឪពុកម្ដាយនឹងនៅ ក្បែរខ្លួននឹងក៏ត្រូវមានភាពអត់ធ្មត់ខ្ពស់ដែរដើម្បី ជួយឲ្យគាត់ឈានទៅកាន់ភាពស្វ័យយ័តដោយខ្លួនឯង ដោយមិនភ័យខ្លាចខ្មាស់គេកាលណាយើងអត់សូវដឹងក្នុងការជួយគាត់ក្មេងខ្លះក្នុងអាយុប៉ុណ្ណឹងគឺគាត់អៀនច្រើនហ្មងគាត់អៀនច្រើនគាត់ពួនគាត់អត់ហ៊ាននិយាយរកអ្នកណាឯងគាត់អត់ហ៊ាននិយាយរកគេគាត់អត់ហ៊ានមើលមុខអីចឹងយើងធ្លាប់ឃើញឯងកូនក្មេងជួយការពេលអ្នកដាក់ដែរស្គាល់ទៅលេងផ្ទះចឹងគាត់រត់ពេចចូលទៅពួននៅគេអញ្ចឹងបាត់ហើយគាត់លួចមើលតិចតិចហ្នឹងឯងគឺដោយសារតែរវាងជំរើសថាស្វ័យយ័តដោយខ្លួនឯង ធ្វើអីកើតខ្លួនឯងគាត់ជ្រើសរើសយកអៀនយកភ័យយកខ្លាចណាអញ្ចឹងយើងត្រូវបង្រៀនគាត់ដើម្បីឲ្យគាត់អាចដឹងថាអូខេក្នុងកលៈទេសៈណាដែលគាត់អាចស្វែងយល់ដោយខ្លួនឯងបានហើយមិនបាច់ចាំភ័យខ្លាចថាអូបើធ្វើមិនកើតទេប្រកាសជាអឺខ្មាស់គេហើយអូខេហើយយើងធ្លាប់ឃើញក្មេងដែលអាយុប៉ុណ្ណឹងគឺថា គាត់ចង់ស្វែងយ័តខ្លួនឯងណាស្លៀកពាក់ឲ្យស្អាតមិនបាច់ពាក់កតបតទៅទៀតទេប៉ុន្តែពេលខ្លះអឺពេលខ្លះតុបអត់តាន់នោមសើមខោអស់លីងពេលហ្នឹងគឺគាត់ខ្មាស់គេខ្លាំងណាស់អូខេអញ្ចឹងក៏យើងអាចដឹងថាតើយើងត្រូវធ្វើបែបណាដើម្បីជួយគាត់ក្នុងការចេញពីវិបត្តិនោះដែរចាវិបត្តិទី3នេះគឺកើតឡើងនៅ ក្នុងចន្លោះអាយុពី3ឆ្នាំទៅ6ឆ្នាំគឺជាវិបត្តិរវាងមានគំនិតផ្ដួចផ្ដើមចង់ធ្វើអីមួយដោយខ្លួនឯងហើយនឹងមានគំនិតខ្លាច ខុសខ្លាចត្រូវគេបន្ទោសអូខេ culpability នៅ ក្នុងភាសាបារាំងណា initiative ចង់ធ្វើអីចាប់ផ្ដើមអីដោយខ្លួនឯងនៅក្នុងភាសាបារាំងចាអញ្ចឹងនៅក្មេងណែគាត់មាន ចាប់ផ្ដើមមានអាយុពី3ទៅ6ឆ្នាំនេះគឺនៅក្នុងខួរក្បាលរបស់គាត់ការវិភាគរបស់គាត់គឺគាត់វិភាគថាគាត់ត្រូវជ្រើសរើសយំមួយណា រវាងថាគាត់ត្រូវចេះមានគំនិតបដួចផ្ដើមធ្វើអីខ្លួនឯងហ្នឹងប៉ុន្តែអឺគាត់ខ្លាចថានៅពេលដែលគាត់ធ្វើខុសទៅ គេបន្ទោស ពេលគាត់ធ្វើខុសទៅអ្នកផ្សេងនឹងបន្ទោសថាគាត់អន់បន្ទោសថាគាត់ហ្នឹងមិនអាចមានគំនិតដូចផ្ដើមធ្វើអីបានអញ្ចឹងគាត់តែងតែគិតរវាងអំពីហ្នឹងខ្ញុំលើឧទាហរណ៍ដូចជាក្មេងខ្លះឪពុកម្ដាយតែនិយាយថាកូនឯងធំអី គួរចេះស្លៀកពាក់ដោយខ្លួនឯងប៉ុន្តែគាត់អត់ហ៊ានស្លៀកពាក់ដោយខ្លួនឯងទេក្មេងខ្លាំងខើឪពុកណាស់ថាគាត់ឯងធំហើយត្រូវចេះងូតទឹកឲ្យខ្លួនឯងអញ្ចឹងគាត់ថាអូអត់ទេចង់ឲ្យម៉ាក់ងូតឲ្យចង់ឲ្យប៉ាងូតឲ្យចង់ឲ្យប៉ាស្លៀកពាក់ឲ្យចង់ឲ្យម៉ាក់ស្លៀកពាក់ឲ្យនៅងក់ងើអញ្ចឹងតែតាមពិតនៅពេលដែលគាត់នៅងក់ងើហ្នឹងដោយសារតែគាត់ជ្រើសរើសយកផ្នែកមួយថាបើធ្វើខ្លួនឯងតែខុសទៅគេបន្ទោសអូខេកញ្ញាអញ្ចឹងក្មេងខ្លះគឺគាត់ចង់មាន initiative ខ្លួនឯងចង់មានគំនិតបដិបត្តិខ្លួនឯងរហូតដូចជាកូនប្រុសខ្ញុំអញ្ចឹងចង់ញ៉ាំខ្លួនឯងចង់ស្លៀកពាក់ខ្លួនឯងកូន ប្រុសខ្ញុំអាយុ3ឆ្នាំអាយុ2ឆ្នាំ2ឆ្នាំ2ឆ្នាំបន្តិចបន្តួចចូលទៅរៀនសាលាមត្តេយ្យមុនគេដោយសារម៉ាក់រវល់ជាម៉ាក់ដែលរវល់អញ្ចឹងទៅយកទៅដាក់សាលាការគាត់អាយុបាន2ឆ្នាំជាងការសម័យកូនខ្ញុំនៅតូចហ្នឹងសាលាគេទទួលចាប់ពីអាយុ3ឆ្នាំទៅមិនគេទទួលតែខ្ញុំទៅម្វគេឲ្យទទួលកូនខ្ញុំមុនហើយដោយសារគាត់ឆាប់ចេះនិយាយអញ្ចឹងគេទទួលចាចឹងអូខេតែអញ្ចឹងកូនរបស់ខ្ញុំគឺយើងអត់ចាំបាច់ទៅដាស់គាត់ទេ យើងមាននាឡិការោដល់ម៉ោងគាត់ត្រូវភ្ញាក់នាឡិកានឹងរោគឺគាត់ភ្ញាក់ដោយខ្លួនឯងព្រោះគាត់ចង់ធ្វើអីដោយខ្លួនឯងហ្នឹងគាត់ចង់មានគំនិតខ្លួនគាត់ផ្ទាល់ខ្លួនរបស់គាត់ហើយមហាគំនិតផ្ទាល់ខ្លួននិយាយពីណានិយាយនិយាយអត់ឈ្នះគាត់ទេអូខេចេះកុំនិយាយរឿងកូនណាអឺឲ្យតែនិយាយរឿងកូនដូចបាយអូស្ទឹងនិយាយអត់ចេះចប់ទេអូខេចឹងអញ្ចឹងគាត់ចង់ប្រាប់ថានៅក្នុងអាយុពី3ទៅ6ឆ្នាំនេះគឺក្មេងចាប់ដើមចង់ រៀនធ្វើអីដោយខ្លួនឯងចង់ចាប់ផ្ដើមផ្ដួចផ្ដើមក្នុងការធ្វើអីដោយខ្លួនឯងណាប៉ុន្តែគាត់ក៏ខ្លាចត្រូវគេបន្ទោសដែរអញ្ចឹងជំរឿក្មេងពេលហ្នឹងមានប្រភេទក្មេងខ្លះគឺថាស្លៀកពាក់ក៏គាត់មិនស្លៀកខ្លួនឯងមួយទឹកក៏គាត់មិនមួយខ្លួនឯងចូលទៅគេងក៏គាត់មិនចង់ទៅគេងម្នាក់ឯងណាគាត់ធ្វើម៉េចថាមានអ្នកផ្សេងជួយធ្វើគាត់ធ្វើឲ្យគាត់រហូតទៅគឺ អត់ចាំបាច់ខុសត្រូវគេបន្ទោសទេចាហើយប្រភេទក្មេងខ្លះគឺគាត់មានគំនិតផ្ដួចផ្ដើមនោះគាត់ចង់ធ្វើអីខ្លួនឯងគ្រប់យ៉ាងទាំងអស់ណាហើយអឺយើងប្រហែលជាអ្នកទាំងអស់នេះសង្កេតឃើញឯងបើនិយាយពីកូនក្មេងអញ្ចឹងណាយើងតែងតែសង្កេតឃើញក្មេងបែបនឹងរហូតពេលខ្លះយើងចោតក្មេងដែលមានគំនិតផ្ដួចផ្ដើមខ្លាំងហ្នឹងគាត់ថាហួយហែងក្បាលរឹងណាក្បាលរឹងណាចង់ធ្វើអីតែខ្លួនឯងរហូតឃើញខុសអត់ពេលហ្នឹងគឺយើងអត់ជួយក្មេងឲ្យចេញពីវិបត្តិហ្នឹងឯងយើងធ្វើឲ្យគាត់ចាប់ផ្ដើមដឹងថាអូខេ មិនត្រូវមានគំនិតព្រួយផ្ដាមតទៅទៀតទេបើមានគំនិតព្រួយផ្ដាមតទៅទៀតពេលដែលធ្វើខុសគេបន្ទោសគេវាយអូខេអញ្ចឹងក្មេងនោះរហូតដល់ធំនឹងអត់ហ៊ានព្រួយផ្ដាមគំនិតអីទាំងអស់ណាអញ្ចឹងយើងជាអ្នកដែលនៅក្បែរខ្លួនគាត់ត្រូវចេះនាំគាត់នៅគំនិតព្រួយផ្ដាមរបស់គាត់ណាបើមិនជាគាត់ចង់ធ្វើអីយើងអាចនាំគាត់ថាអូខេអញ្ចឹងម៉ាក់អាចជួយកូនតាមរបៀបណាណាដើម្បីឲ្យគាត់បានសម្រេចនៅគំនិតដែលគាត់មានហើយបើមិនជាគាត់ធ្វើខុស យាយប្រាប់គាត់វិញថាគ្មានអ្នកណាមួយដែលថាមិនចេះខុសនោះទេមែនទេចាអញ្ចឹងអតិថាយើងយើងយើងជាអ្នកនៅក្បែរខ្លួនអ្នកមានវិបត្តិហ្នឹងអាចធ្វើឲ្យបានអូខេចាបន្ទាប់មកទៀតយើង ចូលដល់វិបត្តិទី4គឺជាវិបត្តិរវាង ធ្វើកិច្ចការឲ្យបានល្អឬមួយក៏បើសិនជាព្រមធ្វើកិច្ចការតាម គេប្រាប់ទាំងអស់គឺត្រូវគេត្រួតអូខេតែអញ្ចឹងព្រមធ្វើកិច្ចការឲ្យបានល្អឬមួយក៏ ធ្វើកិច្ចការបានល្អបានត្រឹមតែគេត្រួតអូខេអញ្ចឹងវិបត្តិនេះកើតឡើងនៅក្នុងពេលដែលគាត់អាយុពី6ឆ្នាំ ទៅ12ឆ្នាំ គឺក្មេងចាប់ផ្ដើមចូលសាលារៀនពិតប្រាកដហើយលែងរៀនមតីគ្រាន់តែ A for apple ទៀតទេណាចាប់ផ្ដើមរៀនពិតប្រាកដនៅពេលដែលគាត់ចាប់ផ្ដើមរៀនពិតប្រាកដពេលនេះហើយដែលយើងតែងឃើញមានឃើញក្មេងឪពុកម្ដាយជាច្រើនតែងតែត្អូញថាអូនិយាយពីថាដើម្បីឲ្យកូនធ្វើកិច្ចការផ្ទះម្ដងម្ដងដូចអូសអាស័យប្រច្រាស់ចុងចា ហើយពេលដែលក្មេងជួបស្ថានភាពបែបនេះគឺដោយសារតែនៅក្នុងការគិតរបស់គាត់គាត់វិភាគរវាងថាបើសិនជាគាត់ព្រមធ្វើតាមគេទាំងអស់ធ្វើឲ្យបានល្អចឹងទៅវាវាល្អហើយប៉ុន្តែបើសិនជាគាត់ព្រមធ្វើតាមគេរហូតមានន័យថាគាត់ឲ្យគេអីគាត់ឲ្យគេដឹកគាត់ទៅលិចទៅលិចទៅកាទៅកាស្រាកចិត្តគេ អញ្ចឹងមានក្មេងខ្លះគឺគាត់ជ្រើសរើសថាអត់ធ្វើអត់ខ្ចីធ្វើអត់ចង់ធ្វើហើយមានក្មេងខ្លះគឺគាត់ប្រឹងគាត់ថាធ្វើឲ្យបានល្អឃើញនៅម៉ាក់អូនកូនល្អអូនធ្វើបានល្អអូនកូនបកាយអូនអីចឹងចាអញ្ចឹងនៅក្នុងខួរក្បាលរបស់គាត់គឺគាត់តែងតែគិតថា ធ្វើអ្វីអ្វីកិច្ចការអីអីដែលគេដាក់ឲ្យនឹងឲ្យបានល្អគ្រប់យ៉ាងដើម្បីកូនល្អហ្នឹងឬមួយក៏បើធ្វើអញ្ចឹងមានន័យថាគ្រាន់តែ ទទួលធ្វើតាម គេគេថាលិចលិចគេថាកើតកើតហើយត្រូវគេត្រួតត្រូវគេនាំត្រូវគេដឹករហូតហ្នឹងអត់ចង់អញ្ចឹងណាថ្ងៃហើយមានក្មេងខ្លះក៏ចាប់ដើមចរចាឲ្យពេលហ្នឹងថាបើអូនធ្វើកិច្ចការផ្ទះឲ្យស្គាល់ក្របអូនញ៉ាំបានអត់ណាបើសិនជាអូនធ្វើកិច្ចការផ្ទះនាំអូនទៅដើរលេងនៅនោះអត់គឺដើម្បីកិច្ចផុតពីអា អាភាពទៀបជាងគេនេះចង់និយាយថាមិនមែនអ្នកឯងមិនម៉ាក់មិនមែនអ្នកគ្រូមិនមែនលោកគ្រូជាអ្នកអើយនាំអូនទៅលិចទៅលិចទៅកើតទៅកើតស្រីតាអ្នកទាំងអស់គ្នាទេអូនព្រមធ្វើដោយសារតែអ្នកនរគ្នាឲ្យស្គាល់គ្រាប់អូនញ៉ាំអូនព្រមធ្វើដោយសារតែអ្នកនរគ្នានាំអូនដើរលេងមែនទេធ្លាប់មានជួបប្រទេសក្មេងបែបហ្នឹងនៅ ចាអញ្ចឹងក្នុងពេលហ្នឹងគឺយើង ជាអ្នកដែលនៅក្បែរខ្លួនយើងកូនបំផុតហ្នឹង នៅក្បែរខ្លួនក្មេងហ្នឹងបំផុតហ្នឹងក៏ត្រូវតែមាន ចិត្តអំណត់រួចហើយអាចនាំគាត់ឲ្យធ្វើម៉េចថាមិនចាំបាច់វិភាគរវាងអាពីរហ្នឹងឯងកូនណាបើកូនធ្វើលំហាត់បានល្អធ្វើបានល្អក៏មិនមែនដើម្បីធ្វើជាកូនល្អដែរព្រោះកូនជាកូនល្អស្រាប់ទៅហើយហើយបើទោះជាកូនមិនចង់ធ្វើលំហាត់មិនចង់ធ្វើអីហ្នឹងក៏មិនមែនបានន័យថាអើយ កូនឯងជាកូនអាក្រក់ដែរហើយបើកូនឯងព្រមធ្វើក៏មិនមែនបានន័យថាកូនឯងឲ្យគេដឹកមុខរហូតដែរអញ្ចឹងយើង យើងអាចមានវិធីក្នុងការធ្វើម៉េចដើម្បីឲ្យគាត់អឺ ទទួលយកខ្លួនឯងចង់និយាយថាបើសិនជាគាត់ចង់ធ្វើលំហាត់គាត់ត្រូវរៀបចំធ្វើលំហាត់វាជារឿងរបស់គាត់ ជាកិច្ចការរបស់គាត់ជាទំនួលខុសត្រូវរបស់គាត់អញ្ចឹងណាចាវាអត់ងាយស្រួលទេចាម៉ាលីនខ្ជិលលើកឧទាហរណ៍ជាមួយកូនតលើកឧទាហរណ៍មួយកូនបែកអូហូតស្ទឹងទៀតឡើយហីអូខេយើងចូលដល់វិបត្តិទី5គឺជាវិបត្តិវ័យជំទង់នេះហើយគឺជាវិបត្តិដែលពិបាកឆ្លង ជាងគេ គឺជាវិបត្តិដែលធ្ងន់ណាស់សម្រាប់បុគ្គលម្នាក់ម្នាក់អូខេ ហើយក៏ធ្ងន់ណាស់ដែរសម្រាប់ឪពុកម្ដាយបងប្អូនដែលនៅជុំវិញខ្លួនទាំងអស់ណាគឺជាវិបត្តិដែលធ្ងន់ជាងគេនៅក្នុងជីវិតរបស់មនុស្សវិបត្តិវ័យជំទង់នេះហើយវិបត្តិវ័យជំទង់នេះគឺកើតឡើងនៅ ពេលដែលសម្រាប់អ្នកក្មេងដែលមានអាយុពី12ឆ្នាំរហូតដល់វ័យរបស់គាត់20ឆ្នាំអ្នកខ្លះកើតតាំងពីវិបត្តិនឹងពីអាយុ12ឆ្នាំ11 12ឆ្នាំអញ្ចឹងទៅវាអាចចប់នៅអាយុ18ឆ្នាំ17ឆ្នាំអញ្ចឹងណា ប៉ុន្តែអ្នកខ្លះគឺតរហូតដល់20ឆ្នាំមិនចប់បានដឹងថាខ្លួនឯងជាអ្នកណាអូខេចាអញ្ចឹងនៅក្នុងវិបត្តិនេះគឺជាវិបត្តិដែលកើតឡើងរវាងអឺអត្តសញ្ញាណខ្ញុំជាអ្នកណាជាមួយនឹងអឺតួនាទីអូខេចា វិបត្តិវ័យជំទង់នៅវិបត្តិទី5វ័យជំទង់ហ្នឹងគឺកើតពីអាយុ12ទៅដល់20ឆ្នាំជាវិបត្តិរវាងអត្តសញ្ញាណថាខ្ញុំជាអ្នកណាហើយនឹងតួនាទីជាអ្វីអូខេចាវិបត្តិនេះគឺធ្ងន់ណាស់អើយមានក្មេងនៅ ក្នុងវ័យជំទង់នេះជាច្រើនដែលនៅពេលដែលគាត់ជួបវិបត្តិនេះគាត់ខ្លាចទៅជាក្មេងឆេវឆាវ គាត់ខ្លាយទៅជាក្មេងដែលអាចសេពគ្រឿងញៀនអាចសេពគប់ជាមួយនឹងមនុស្សដែលនាំគាត់ដើរទៅរកផ្លូវដែលថា ជាការបំផ្លាញជីវិតគាត់អីនឹងជាដើមណាប៉ុន្តែអ្នកនរនេះត្រូវដឹងថា គួរតែកើតវិបត្តិវ័យជំទង់នេះនៅអាយុប៉ុណ្ណឹងហើយហើយប្រសើរជាងនៅពេលដែលវិបត្តិវ័យជំទង់នេះវាទៅបូកចូលគ្នានឹងវិបត្តិផ្សេងផ្សេងទៀតនៅ អាជីវិតពេញវ័យរបស់យើងណាគឺពិបាកខ្លាំងមែនតើណា យកល្អគួរតែឲ្យវាកើតទៅហើយនៅវ័យជំទង់ប៉ុន្តែនៅប្រទេសយើងដូចខ្ញុំបាននិយាយការពីដើមវីដេអូអញ្ចឹងគឺថារបៀបចិញ្ចឹមរបស់យើង គឺកូនល្អកូនអាក្រក់គោលការណ៍ហ្នឹងណាអញ្ចឹងបើសិនជា កូនណាដែលមិនបានមានវិបត្តិវ័យជំទង់នឹងគឺថាអូយកូនគេល្អណាឬក៏ឪពុកម្ដាយខ្លួនគេថាកូនខ្ញុំល្អណាមិនដែលធ្វើឲ្យឪពុកម្ដាយពិបាកទេគឺជាកូនណាដែលបានឆ្លងកាត់វិបត្តិវ័យជំទង់ឯងហើយមាន ក្មេងភាកតិចដែលគាត់មិនអាចទប់ និងអាវិបត្តិនៅក្នុងខ្លួនរបស់គាត់នឹងបានអញ្ចឹងវាលិចចេញអាវិបត្តិនឹងមកវាធ្វើឲ្យការមើលឃើញរបស់សង្គមការមើលឃើញរបស់ឪពុកម្ដាយហ្នឹងថាគាត់គឺជាមនុស្សអាក្រក់គាត់គឺជាក្មេងអាក្រក់ហើយការដែលយើងមើលឃើញគាត់ជាក្មេងអាក្រក់ហ្នឹងគឺអត់ជួយទេអត់ជួយអ្វីទាំងអស់ព្រោះថានៅក្នុងពេលនោះគាត់កំពុងតែសួរថាខ្លួនឯងជាអ្នកណាខ្លួនខ្ញុំជាមនុស្សល្អឬក៏ខ្លួនខ្ញុំជាមនុស្សអាក្រក់ហើយបើសិនជាយើងនៅតែបន្តព្រៀនប្រដៅថា មកកាជើល្អមកកាជើអាក្រក់មកកាជើត្រីល្អមកកាជើត្រីស្អុយប្រកបជាក្មេងនោះរកកន្លែងដាក់ខ្លួនឯងអត់ឃើញទេណាហើយនេះបានជាក្មេងនោះរកកន្លែងដាក់ខ្លួនឯងអត់ឃើញហ្នឹងដោយសារតែតាមពិតគាត់នៅកាជើណាមួយប្រឡោះកដាលនេះគាត់អត់នៅអាកាជើត្រីល្អសុទ្ធ គាត់អត់នៅអាកញ្ជើត្រីស្អុយសុតទេប៉ុន្តែគាត់នៅអា5 6កញ្ជើផ្សេងទៀតដែលនៅកណ្ដាលនេះដល់ពេលនៅក្នុងសង្គមមួយដែលអត់បង្កើតអាកញ្ជើកណ្ដាលហ្នឹងឲ្យគាត់វាធ្វើឲ្យគាត់ផេលផាលគាត់រខ្លួនឯងអត់ឃើញគឺគាត់បាត់បង់ខ្លួនឯងទាំងស្រុងតែម្ដងហើយក្មេងដែលមានវិបត្តិវ័យជំទង់ដែលបាត់បង់ខ្លួនឯងទាំងស្រុងគឺប្រកាសជា ជួបប្រទះនឹងគ្រឿងការសេពគ្រឿងញៀនដើរលេងជាមួយនឹងមិត្តភ័ក្តិដែលមានអតចរិតបះអភ័យគ្នាក្នុងពេលហ្នឹងដូចថាអូខេបើសិនជាគេយល់ថាយើងមិនល្អមិនដែរចាំបាច់ធ្វើជាមនុស្សល្អធ្វើអីនេះហើយគឺជាវិបត្តិដែលពិបាកបំផុត នៅក្នុងវ័យជំទង់ហ្នឹងឲ្យតែថាអីមនុស្សជុំវិញខ្លួនកាន់តែថាគាត់បដៅគាត់ថាអ្វីដែលខ្លួនឯងធ្វើនឹងអត់ល្អទេណាមនុស្សដែលខ្លួនឯងសើចប្រពន្ធនឹងអត់ល្អទេអើយ របៀបដែលកូនឯងនិយាយនឹងអត់ល្អទេស្អីអត់ល្អទេស្អីអត់ល្អទេអញ្ចឹងកូនកូនឯងធ្វើអញ្ចឹងឲ្យល្អវិញណាកូនឯងធ្វើអញ្ចឹងឲ្យល្អវិញណាកូនឯងធ្វើអញ្ចឹងឲ្យល្អវិញវាសិតតែផ្ទុយពីអ្វីដែលគាត់កំពុងធ្វើទាំងអស់ពេលហ្នឹងគឺអត់ជួយគាត់ដាច់ខាតគឺអត់បានជួយគាត់ទេ គឺធ្វើឲ្យគាត់មានអារម្មណ៍ថាអូខេបើគេយល់ថាយើងមិនល្អដែរ ចាំឲ្យធ្វើជាមនុស្សល្អដូចគេចង់បានធ្វើអីរឿងអីត្រូវធ្វើជាមនុស្សល្អដូចគេចង់បានហ្នឹងឯងគឺតួនាទីពេលហ្នឹងគឺគាត់ប្រឈមជាមួយថាខ្លួនខ្ញុំជាអ្នកណាហើយនឹងតួនាទីជាថាជាកូនត្រូវបែបនេះជាប្អូនត្រូវបែបនោះជាបង ត្រូវបែបនោះណាជាអឺសមាជិកនៅក្នុងគ្រួសារនឹងត្រូវធ្វើអញ្ចេះឃើញទេ ហើយពេលហ្នឹងដែរពុកម្ដាយនិយាយថានិយាយពីក្បាលរឹងបដៅមិនស្ដាប់បើប្រាប់ថាធ្វើអីដែលអាក្រក់នឹងវាប្រឹងធ្វើថែមវាផ្កើនណាបើមិនចង់ឲ្យក្មេងវ័យជំទង់បែបនោះផ្កើនតរទៀតទេគឺតតែមានលទ្ធភាពស្ដាប់គាត់ហើយទទួលយកគាត់ហើយឲ្យគាត់បង្កើតកញ្ជើឲ្យខ្លួនឯងទៅកញ្ជើគាត់នឹងមួយណាកុំឲ្យកុំឲ្យគាត់ប្រឹងចូលកញ្ជើត្រីស្អុយឬកញ្ជើកញ្ជើត្រីស្រស់អូខេឲ្យគាត់បង្កើតកញ្ជើដាក់ខ្លួនឯងបើមិនជាគាត់អាច ទៅកាប់អាស័យរោឫស័យនឹងសក់ឫស័យនឹងឲ្យតបាញ់ជាល្អីជាកជើនឹងខ្លួនឯងបានទៀតកាន់តែប្រសាគឺជួយគាត់ឲ្យគាត់រៀបរៀបខ្លួនឯងថាគាត់ជាអ្នកណាហើយបើសិនជាក្មេងដែលឆ្លងកាត់វ័យជំទង់នេះបានជោគជ័យវិបត្តិដែលធ្ងន់នៅក្នុងវ័យជំទង់ណាហើយគាត់រកឃើញខ្លួនឯងពិតប្រាកដគឺគាត់ងាយនឹងជោគជ័យក្នុងជីវិតរបស់គាត់ហើយគាត់អត់ងាយបាត់បង់ភាពអត់ងាយបាត់បង់ភាពជឿជាក់លើខ្លួនឯងទេគាត់អត់ងាយខ្លាចគេហើយគាត់ ច្បាស់ហ្មងថាខ្លួនឯងចូលចិត្តអីខ្លួនឯងចង់ធ្វើអីពេលដែលគាត់ធំឡើងគាត់រៀបចំជីវិតបែបណាហើយនិយាយទៅគឺគឺផ្ដល់ភាពងាយស្រួលមួយមែនតើសម្រាប់ក្មេងធំឡើងបន្ថែមទៀតហើយបើសិនជាប្រភេទដែលអត់បានឆ្លងកាត់វ័យជំទង់ដែលស្ថិតនៅក្នុងការបដៅកូនល្អត្រូវធ្វើចេះកូនល្អត្រូវធ្វើចេះគាត់ថាអូខេបើសិនជាខ្ញុំមិនធ្វើតាមទេខ្ញុំប្រកាសជាកូនអាក្រក់ហើយអញ្ចឹងខ្ញុំត្រូវតែធ្វើជាកូនល្អបានន័យថា បានន័យថាវិបត្តិវ័យជំទង់របស់គាត់ហ្នឹងប្រៀបដូចជាបាល់មួយដែលត្រូវបាន យើងសង្កត់ ចូលទៅក្នុងទឹកវាលិចចូលទៅក្នុងទឹកឯណានៅពេលដែលយើងសង្កត់ តែតែយើងអស់កម្លាំងក្នុងការសង្កត់ វាវាវាបាល់ហ្នឹងវានឹងលោតភុងឡើងមកចេញពីទឹកមកចឹងហ្មងជឿសាកមើលអូខេអញ្ចឹងវាគ្រាន់តែត្រូវបានគេសង្កត់ឲ្យលិច ហើយត្រូវប្រឹង សង្កត់រហូត ថ្ងៃណាមួយវានឹងលេចឡើងមកហើយអាចកើតឡើងនៅអាយុ30អាចកើតឡើងនៅអាយុ40អាចកើតឡើងនៅអាយុ60ជាដើមណាអញ្ចឹងយកល្អគឺត្រូវតែឲ្យវាលេចចេញមកឲ្យហើយនៅពេលដែលវាលេចចេញមកឲ្យហើយចឹងទៅហើយដូចជាបាល់ហ្នឹងវាមិនដែរនៅលើទឹកអូខេគឺជាបាល់តែបើសិនជាវាលេចនៅក្នុងទឹកប្រឹងទប់អញ្ចឹងមិនដឹងថាវាជាអីទេណាឲ្យវាចេញមកឲ្យហើយគឺវាងាយស្រួលទៅថ្ងៃមុខទៀត ចូលដល់វិបត្តិទី6ចាវិបត្តិទី6នេះគឺកើតឡើងនៅក្នុងចន្លោះអាយុពី20ទៅ35ឆ្នាំប៉ុន្តែជួនកាលក៏អត់កើតឡើងដែរណាហើយនៅពេលដែលកើតឡើងពី20ទៅ35ឆ្នាំនេះហើយវិបត្តិទី6ហ្នឹងគឺជា វិបត្តិរវាងថាអឺយ៉ាងហៅគេអឺអង់ទីមីតេមានជីវិតមួយផ្ទាល់ខ្លួនរបស់ខ្លួនឯងដែល មិនចង់ឲ្យអ្នកណាដឹងអ្នកណាឮរឿងរបស់ខ្លួនឯង ឬមួយក៏คล้ายទៅជាឯកា នៅម្នាក់ឯងផ្ដាច់ខ្លួនពីគេអូខេអញ្ចឹងនៅក្នុងវិបត្តិពី20ទៅទៅ35ឆ្នាំហ្នឹងភាច្រើនគឺ មនុស្សចាប់ដើមដោយថាអត់ចង់រស់នៅជាមួយ ផ្ទះរួមគ្នាជាមួយនឹងប៉ាម៉ាក់ឬក៏ក្រុមគ្រួសារទៀតទេ ចង់មានជីវិតមួយផ្ទាល់ខ្លួនដែលថាចង់វាចូលដេកគឺវាចូលដេកចង់ផឹកស្រាស្វឹងទៅទៅភ្លឺផឹកស្រាស្វឹងទៅភ្លឺមិនបាច់ចាំប្រាប់អ្នកណាមិនបាច់ចាំឲ្យអ្នកណាដឹងអ្នកណាឮពីជីវិតរបស់យើងណាគឺអានទីមីតេរបស់ខ្លួនឯងជាភាសាបារាំងចាជាជាជីវិតផ្ទាល់ខ្លួនមួយដែលមិនបាច់មានអ្នកណាដឹងណាឮប៉ុន្តែក្នុងកំឡុងពេលហ្នឹងនៅនឹងក៏ខ្លាចខ្លាចភាពឯកាខ្លាចថានៅពេលដែលចេញពីក្រុមគ្រួសារទៅ អូដល់ពេលឈឺយប់ប្រលប់ទៅគិតមិនអូដល់ពេលយើងពិបាកវិញតើក្រុមគ្រួសារនៅណាអាចការម្នាក់ឯងណានឹកផ្ទះនឹកស្រុកនឹកពុកនឹកម៉ែនឹងជាដើមអញ្ចឹងវិបត្តិពេលហ្នឹងគឺគឺគឺមនុស្សហាក់ដូចជាមានអារម្មណ៍ថាឃ្លៀងឃ្លោអត់ហ្នឹងតែខ្លួនឯងចង់បានអីពិតប្រកបតើអឺអឺ រស់នៅម្នាក់ឯងខ្លួនឯងកុំឲ្យគេដឹងគេលឺនឹងជីវិតរបស់យើងព្រោះព្រោះចិត្តវាចង់អញ្ចឹងឯងប៉ុន្តែអាចិត្តមួយទៀតគឺខ្លាចភាពឯកាអូខេប៉ុន្តែវិបត្តិហ្នឹងវាមិនសូវកើតឡើងជាញឹកញាប់ទេហើយបើវាកើតឡើងក៏វាអត់សូវធ្ងន់ធ្ងរឯដែរគឺមនុស្សឆាប់ឆាប់ជួយខ្លួនឯងឲ្យចេញពីវិបត្តិហ្នឹងរួចអូខេហើយបន្តមកទៀតវិបត្តិទី7វិបត្តិទី7នេះវារយៈពេលរបស់វាដូចយូរណាគឺកើតឡើងនៅពេលដែលចាប់ពីយើងអាយុ35ឆ្នាំដល់យើងអាយុ65ឆ្នាំ វាអាចកើតឡើងច្រើនដងហើយខ្ញុំតែងតែនិយាយប្រាប់មិត្តភ័ក្ដិខ្ញុំថាកំភៃពេលហ្នឹងឥឡូវហ្នឹងហើយកំពុងតែពិបាកហើយសោយ10ឆ្នាំក្រោយហើយពិបាកម្ដងទៀតហើយហើយមិត្តភ័ក្ដិរបស់ខ្ញុំថាបើឯងនិយាយចឹងតដែលចេញមិនរួចហ៎ចាអញ្ចឹងអាហ្នឹងភាគច្រើន គឺវាកាត់ឡើងជាជាវត្តរបស់វា ពី10ទៅ12ឆ្នាំម្ដងអូខេបើសិនជាវាធ្លាប់កើតឡើងនៅវ័យយើងអាយុប្រហែលជាខ្ទង់35វាអាចកើតឡើងម្ដងទៀតនៅវ័យដែលយើងខ្ទង់អាយុ45ឬក៏47ឬក៏អ្នកខ្លះអ្នកខ្លះអត់កើតឡើងអញ្ចឹងឯងអ្នកខ្លះកើតឡើងនៅអាយុ30បន្តមកទៀតកើតឡើងនៅអាយុ40បន្តមកទៀតកើតឡើងអាយុ50អីចឹងទៅវាប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់តែចន្លោះពី35ទៅ65ហ្នឹង វិបត្តិអតសញ្ញាមួយហ្នឹងគឺជាការវាកើតឡើងញឹកញាប់វិបត្តិអតសញ្ញាមួយហ្នឹងយើងហៅភាគច្រើនយើងហៅវិបត្តិវត្តមានវិបត្តិវត្តមានថា ខ្លួនឯងនឹងសមនឹងមានជីវិតនៅនឹងអត់តើជីវិតរបស់ខ្លួនឯងនឹងធ្វើអ្វីដែលយើងកំពុងធ្វើនឹងវាមានន័យគ្រប់គ្រាន់អត់ណាអាហ្នឹងគឺជាវិបត្តិអត្តសញ្ញាណមួយសម្រាប់មនុស្សពេញវ័យមនុស្សពេញវ័យដែលយើងកំពុងតែធ្វើការងារនឹងអញ្ចឹងណាហើយនៅ ក្នុងវ័យយើងអាយុ35ដល់65ហ្នឹងយើងតែងមានគំនិតមួយថា ចង់ពង្រីកនៅអ្វីដែលយើង ដឹង ពង្រីកនៅអ្វីដែលយើងមានហើយវាកាន់តែរីថែមទៀតឬមួយក៏ជ្រើសរើសតាមរបៀបមួយទៀតថាអូយកុំខ្វល់បិទឲ្យជាប់ត្រឹមហ្នឹងហើយយើងគ្មានអីដែលត្រូវគ្មានអីដែលត្រូវរីកចម្រើនទៅមុខទៀតទេព្រោះហួសអាយុរៀនហ្នឹងអ្នកខ្លះគឺអញ្ចឹងថាមានហួសអាយុរៀនហ្នឹង30 40ឆ្នាំឯនៅអាយុរៀននេះទៀតគឺ stuck stuck ខ្លួនឯងនៅ stuck នឹង stagnation នៅហ្នឹងហ្មងណាចាអញ្ចឹងគឺជំរើសរបៀបអញ្ចឹងថា ពង្រីកពង្រឹង អាចំណេះអាស្អីនឹងចែករំលែកឲ្យកាន់តែតែ ប្រសើរថែមទៀតឬមួយក៏ប្រឈប់ត្រឹមនឹងទៅវាគ្មានអីត្រូវរៀនគ្មានអីត្រូវធ្វើទៀតទេហើយអើយតែពេលហ្នឹងសំណួរដែលចោតឡើងខ្លាំងជាងគេថាខ្លួនឯងសមនឹងមានជីវិតដឹងអត់ខ្លួនឯងកំពុងតែធ្វើហ្នឹងអ្វីដែលយើងកំពុងធ្វើហ្នឹងមានអត្តន័យអត់អូខេអញ្ចឹងវាច្រើនតែជាវិបត្តិដែលពាក់ព័ន្ធទៅនឹងការងារ ពាក់ព័ន្ធទៅនឹងជីវិតគ្រួសារអីជាដើមណានៅក្នុងជីវិតគ្រួសារដូចជាតែសួរខ្លួនឯងថាអញហើយកូន2 3ឯងដូចមិនដឹងណាណីឬមួយក៏ចាប់ដើមមានអារម្មណ៍ថាអូយពីមុន ស្រឡាញ់គ្នាណាស់ប្តីប្រពន្ធស្រាប់តែ ហាក់ដូចជាលែងដឹងថាស្រឡាញ់គ្នាមានន័យមិនអីចឹងណានិយាយទៅគឺជា គឺជាវិបត្តិវត្តមានហ្មងវត្តមានរបស់ខ្លួនឯងតើខ្លួនឯងមានវត្តមាននឹងដើម្បីអីមានជីវិតនឹងមានន័យបែបណាចឹងចំណាំហើយវាអាចកើតឡើងញឹកញាប់អូខេខ្ញុំនឹងមានវីដេអូមួយផ្សេងថាតើធ្វើយ៉ាងម៉េចដើម្បីដើម្បីអឺស្វែងយល់ខ្លួនឯងថាខ្លួនឯងកំពុងមានវិបត្តិវត្តមានហ្នឹងហើយផ្លូវចេញរបស់វាបែបណាចឹងចំណាំនឹងមានវីដេអូចេញឆាប់ឆាប់ណា អូខេចាអញ្ចឹងយើងបន្តវិបត្តិអត្តសញ្ញាណរបស់យើងនេះចូលទៅដល់វិបត្តិអត្តសញ្ញាណចុងក្រោយវិបត្តិអត្តសញ្ញាណចុងក្រោយគឺចាប់ពីអាយុ65ឆ្នាំឡើងទៅណាគឺពេលដែលចូលនិវត្តន៍អឺអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លើមនុស្សចាស់អឺមនុស្សចាស់ខ្លះពេលដែលគាត់ចាប់ផ្ដើមចាស់ទៅអាយុ60ជាងឡើងទៅគាត់អ្នកខ្លះគឺគាត់មានអារម្មណ៍ថាអូយមកជីវិតរបស់ខ្ញុំហ្នឹង គ្មានស្ដាយអីសូម្បីបន្តិចទេយើងហៅ integrity integrity គឺថាបានធ្វើរបៀបដែលដែលពេញលេញនេះហ่าបានបានមានជីវិតមួយដ៏ពេញលេញអញ្ចឹងចាឬមួយក៏អ្នកនរគ្នាដែលជួបមនុស្សចាស់ខ្លះដែលគាត់ មានអារម្មណ៍ថាមកជីវិតដូចគ្មានបានធ្វើអីគេសោះហើយអឺដល់ពេលចូលនិវត្តន៍ មានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍ហ្មងចូលនិវត្តន៍មានន័យថាលែងមានប្រយោជន៍អីទាំងអស់ណាខ្ញុំមានស្គាល់អ្នកដែលគ្រូនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំតែម្ដងនៅពេលដែលគាត់ចូលនិវត្តន៍អឺមួយខែដំបូងនៃការដែលបន្ទាប់ពីគាត់ឈប់ធ្វើការ គឺថ្ងៃណាក៏គាត់គិតចង់សម្លាប់ខ្លួនណាព្រោះគាត់យល់ថាខ្លួនឯងអត់ប្រយោជន៍អូខេអញ្ចឹងគឺជាវិបត្តិរវាងយល់ថាបានមានជីវិតមួយពេញលេញ ឬមួយក៏ជាវិបត្តិដែលអស់សង្ឃឹមលែងមានប្រយោជន៍លែងមានអ្វីទាំងអស់នៅក្នុងជីវិតមិនដឹងថារស់នៅដើម្បីអីតទៅទៀតអូខេនេះគឺជាវិបត្តិដែលអាចកើតឡើងនៅពេលដែលចាប់ពីអាយុ65ឆ្នាំរហូតដល់ពេលយើងលាចាកលោកនេះទៅអូខេចាអញ្ចឹងនេះគឺជាវិបត្តិទាំង8នៅ ក្នុងជីវិតរបស់មនុស្សម្នាក់ម្នាក់ ប៉ុន្តែនៅក្នុងនេះខ្ញុំអត់ទាន់បានលើកវិបត្តិដែលពិសេសពិសេសពិសេសពិសេសដែលកើតមាននៅក្នុងជីវិតរបស់យើងទេថ្ងៃនេះអឺដើម្បីបំពេញនៅលើវិធានបទមួយនេះខ្ញុំចង់លើកយកវិបត្តិអត្តសញ្ញាណភេទវិបត្តិអត្តសញ្ញាណភេទវិបត្តិអត្តសញ្ញាណភេទនេះគឺពិបាកក្នុងការឆ្លងកាត់មែនតើព្រោះសង្គមមិនទទួលស្គាល់នៅភេទដែលខុសពីភេទស្រីនិងភេទប្រុសអីភេទស្រីនិងភេទប្រុសគេស្រឡាញ់គ្នា ស្រីស្រឡាញ់ប្រុសប្រុសស្រឡាញ់ស្រីជារឿងធម្មតា អ្នកដែលកើតមកជាស្រីស្លៀកពាក់ជាស្រី មានរឹកពាជាស្រីជារឿងធម្មតាអ្នកដែលកើតមកជាប្រុសមានរឹកពាជាប្រុសស្លៀកពាក់ជាប្រុសជារឿងធម្មតាប៉ុន្តែអ្នកដែលអត់ចូលទៅក្នុងអា category ហ្នឹងណាអ្នកដែលអត់ចូលទៅក្នុងអាអ្វីដែលគេបែងចែកហ្នឹងណាគាត់ជួបវិបត្តិ ខ្លួនឯងជាអ្នកណាខ្លួនគាត់ជាអ្នកណាខ្លួនខ្ញុំជាអ្នកណាវិបត្តិអត្តសញ្ញាណភេទនេះគឺជាវិបត្តិមួយដែលពិបាកនឹងឆ្លងកាត់ណាស់សម្រាប់មនុស្សគ្រប់គ្នាណាវិបត្តិភេទនេះវាអាចវិបត្តិពាក់ព័ន្ធទៅដបងផុតសួរថា ខ្លួនឯងជាអ្នកណាណាកើតមកនៅក្នុងរាងកាយជាមនុស្សស្រីហ្នឹងតើខ្លួនឯងអឺយើងហៅអារម្មណ៍របស់យើងបេះដូងរបស់យើងនេះជាមនុស្សស្រីអត់ អាចអ្នកខ្លះគាត់មានកើតនៅក្នុងរាងកាយជា មនុស្សស្រីប៉ុន្តែបេះដូងរបស់គាត់អារម្មណ៍របស់គាត់របៀបគិតរបស់គាត់ នៅក្នុងកាយផ្នែករបស់គាត់គឺគាត់មើលឃើញខ្លួនឯងជាប្រុសអូខេអ្នកខ្លះកើតជាប្រុសប៉ុន្តែបេះដូងរបស់គាត់កាយផ្នែករបស់គាត់គាត់មើលឃើញខ្លួនគាត់ជាស្រីអូខេនេះគឺជាអត្តសញ្ញាណពាក់ព័ន្ធទៅនឹងភេទប្រុសឬក៏ស្រីអវិបត្តិអត្តសញ្ញាណភេទមួយទៀតនោះគឺការស្រឡាញ់ភេទមួយណាអូខេតើកើតមកជាស្រី ស្រឡាញ់មនុស្សប្រុសដូចដែលគេសង្គមនឹងថាគឺជារឿងធម្មតាជារឿងត្រឹមត្រូវដែលត្រូវធ្វើឬមួយក៏ខាតមកជាស្រីតែស្រឡាញ់ស្រីដូចគ្នា ដែលសង្គមយល់ថាជារឿងដែលមិនត្រូវធ្វើណាឬមួយក៏កើតមកជាប្រុសដែលតែស្រឡាញ់ស្រី ជារឿងធម្មតា ដែល សង្គមថា ជារឿងដែលត្រូវធ្វើ ជាធម្មជាតិឬមួយក៏កើតមកជា ប្រុសប៉ុន្តែស្រឡាញ់ប្រុសអូខេតើធ្វើមិនអញ្ចឹងអ្នកដែលមានអត្តសញ្ញាណភេទ มันពិតប្រកបមិនចូលទៅ ក្នុងការបែងចែករបស់សង្គមនេះណាគឺពួកគាត់ពិបាកខ្លាំងណាពួកគាត់ពិបាកខ្លាំងណាស់ហើយខ្ញុំសូមអ្នកទាំងអស់គ្នា ដែលបានឃើញបានស្គាល់ពួកគាត់គឺអ្នកបើសិនជាអ្នកទាំងអស់គ្នាមិនអាចធ្វើជាអ្នកគ្រប់គ្រងពួកគាត់ដើម្បីស្វែងរកអត្តសញ្ញាណរបស់ពួកគាត់ពិតប្រាកដទេខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាអាចធ្វើជាអ្នក ដែលមិនចេះអត្តពលទៅលើគាត់កុំឲ្យមាន ការគិតថាគាត់ គឺខុសពីធម្មជាតិ គាត់ធ្វើរឿងមិនល្អណាគាត់ឆ្កួតឬក៏គាត់លីលីឬក៏គាត់ត្រូវអំពើគេឬក៏គាត់ត្រូវថ្នាំគេឬក៏អីចឹងជាដើមតាមពិតអីអត្តសញ្ញាណភេទនេះពីធម្មជាតិមកធ្វើម៉េចបើវាវាវាវាមិនដូចអ្វីដែលគាត់ប៉ងប្រាថ្នាដើម្បីដូចអ្នកទាំងអស់គ្នាដើម្បីដូចយើងទាំងអស់គ្នាដូចខ្ញុំខ្ញុំកើតមកជាស្រីក្នុងខ្លួនខ្ញុំជាស្រីខ្ញុំស្រឡាញ់រាងកាយខ្ញុំជាស្រីខ្ញុំស្រឡាញ់អត្តចរិតរបស់ខ្ញុំជាស្រីអូខេប៉ុន្តែមានមនុស្សស្រីច្រើនណាស់ ដែលគាត់កើតមកនៅក្នុងរូបរាងជាមនុស្សស្រីរបស់គាត់ប៉ុន្តែចិត្តគាត់ជាប្រុសអូខេអញ្ចឹងគាត់អត់អាចជ្រើសរើសបានណាហើយវាគឺជាធម្មជាតិអត់មានអីខុសពីធម្មជាតិទេគឺជាធម្មជាតិជាការកើតមកដែលមិនដូចអ្វីដែលគាត់ចង់បាននៅក្នុងការគិតរបស់គាត់នៅក្នុងបេះដូងរបស់គាត់អូខេ អញ្ចឹងវិបត្តិនេះគឺគាត់ពិបាកក្នុងការឆ្លងកាត់តែខ្ញុំនឹងលើកយកវិបត្តិអត្តសញ្ញាណភេទនេះមកនិយាយក្នុងវីដេអូដាច់ដライដែរណាអញ្ចឹងនឹងមានវីដេអូដាច់ដライច្រើនណាស់ណាអត្តសញ្ញាណភេទវិបត្តិវ័យជំទង់ក៏ត្រូវលើកយកមកនិយាយនៅក្នុងវីដេអូដាច់ដライដែរតាមពិតវិបត្តិអត្តសញ្ញាណភេទហើយនិងវិបត្តិវ័យជំទង់ហ្នឹងណាអើយមិនសូវខុសគ្នាប៉ុន្មានទេបើសិនជាអ្នកនរគ្នាឃើញអ្នកដែលមានវិបត្តិអត្តសញ្ញាណភេទហ្នឹងណា គឺគាត់ពិបាកហើយធ្ងន់ធ្ងររង នៅសម្ពាធនៅក្នុង ខួរក្បាលរបស់គាត់ដូចក្មេងដែលកំពុងឆ្លងកាត់វិបត្តិវ័យជំទង់អញ្ចឹងណាហើយអឺអ្នកដែលជួបវិបត្តិអត្តសញ្ញាណផ្លូវភេទនេះ គឺរាល់ពេល នៅ ក្នុងខ្លួនគាត់ក៏គាត់អត់ច្បាស់ខ្លួនគាត់ដែរនៅក្នុងខ្លួនគាត់ដូចដូចក្មេងវ័យជំទង់អញ្ចឹងដូចក្មេងវ័យជំទង់អញ្ចឹងដែលថាខ្ញុំជាក្មេងល្អឬក៏ខ្ញុំជាក្មេងអាក្រក់អូខេ ខ្ញុំចូលចិត្តនៅជាមួយប៉ាម៉ាក់ខ្ញុំឬក៏គាត់ខ្ញុំមិនចូលចិត្តនៅជាមួយប៉ាម៉ាក់ខ្ញុំខ្ញុំចូលចិត្តអីឬក៏គឺគឺរវាងវាមានពីរសម្រាប់ឲ្យគាត់គិតថាគាត់ជាមួយណារហូតហើយគាត់រកខ្លួនឯងអត់ឃើញទេព្រោះតាមពិតគាត់អត់នៅក្នុងរវាងតែពីរហ្នឹងឯងគាត់នៅក្នុងអាប្រឡោះផ្សេងទៀតដែលគាត់រកអត់ឃើញអញ្ចឹងអ្នកដែលមានវិបត្តិអត្តសញ្ញាណភេទគឺដូចគ្នាគាត់គឺសួរខ្លួនឯងថាខ្ញុំជាស្រីឬក៏ខ្ញុំជាប្រុសខ្ញុំជាស្រីត្រូវតែ ស្រឡាញ់មនុស្សប្រុស ឲ្យត្រូវតាមសង្គមឬមួយក៏ខ្ញុំជាស្រីត្រូវតាមបេះដូងរបស់ខ្ញុំដែលស្រឡាញ់មនុស្សស្រីខ្ញុំជាប្រុសត្រូវស្រឡាញ់មនុស្សស្រីដែលសង្គមគេថាត្រូវតែអញ្ចឹងធម្មជាតិមកអញ្ចឹងឬក៏ខ្ញុំជាប្រុសត្រូវតាមបេះដូងរបស់ខ្ញុំដែលស្រឡាញ់មនុស្សប្រុសអញ្ចឹងវាហាក់ដូចជាខ្លួនគាត់ត្រូវហែកជាពីររហូតរាល់ពេលហើយពួកគាត់ដែលមានវិបត្តិអត្តសញ្ញាណភេទភាគច្រើន គឺគាត់បន្ទោសខ្លួនឯងខ្លាំងណាស់គាត់បន្ទោសខ្លួនឯងនិយាយទៅគាត់ចំណាយពេល បំផ្លាញខ្លួនឯងតាមការរយៈការបន្ទោសខ្លួនឯងការបន្ទោសខ្លួនឯងដែលកើតមកខុសគេការបន្ទោសខ្លួនឯងដែលធ្វើឲ្យក្រុមគ្រួសារពិបាកការបន្ទោសខ្លួនឯងដែលសូម្បីតែខ្លួនឯងមិនស្គាល់ខ្លួនឯងចឹងជាដើមនិយាយចឹងទៅអឺខ្ញុំដឹងថា អ្នកដែលឆ្លងកាត់វិបត្តិអត្តសញ្ញាណភេទនេះគឺពិបាកមែនតើគឺពិបាកមែនតើនៅក្នុងខ្លួនរបស់គាត់ហើយដោយសារអីដោយសារខ្ញុំមានមិត្តភ័ក្តិហើយខ្ញុំក៏បានស្វែងយល់ពីវិបត្តិអត្តសញ្ញាណភេទនេះច្រើន ហើយខ្ញុំក៏បានហើយតាមពិតមានកំឡុងពេលមួយ ដែលខ្ញុំមាន វិបត្តិអត្តសញ្ញាណភេទនេះដែរអឺប៉ុន្តែវាមិនពិបាកខ្លាំងទេព្រោះខ្ញុំដឹងខ្លួនឯងភ្លាមថាខ្ញុំជាជាជាភេទស្រីអញ្ចឹងណា ចាអញ្ចឹងហើយខ្ញុំស្រឡាញ់មនុស្សប្រុសចាកាលហ្នឹងខ្ញុំប្រហែលជាខ្ទង់អាយុ30 31ឆ្នាំខ្ញុំប្រហែលជាខ្ទង់អាយុ31ឆ្នាំចាក្នុង2011ហ្នឹងដោយសារតែខ្ញុំពិបាកក្នុងការរស់នៅជាមួយនឹងដៃគូជីវិតរបស់ខ្ញុំពីមុនហ្នឹងហាក់ដូចជារស់នៅជាមួយមនុស្សប្រុសវាពិបាកនោះពិបាកធុញនឹងគេ ស្អុយធុញនឹងគេមិនចេះរៀបចំផ្ទះសបែងធុញនឹងគេនិយាយលូធុញនឹងគេផឹក ជុលអញ្ញាញ៉ៃអីចឹងណាពេលហ្នឹងគឺសួរខ្លួនឯងថាអុយសង្ស័យខ្លួនឯងស្រឡាញ់ស្រីទេអីពួកអីពេលខ្លះឃើញមនុស្សស្រីទុនភ្លន់និយាយស្រួលស្ដាប់គ្នាមានអារម្មណ៍ថាបើសិននៅជាមួយមនុស្សស្រីដូចស្រួលខ្លួនជាងមើលទៅចាប៉ុន្តែក្រោយមកក៏ខ្ញុំអឺពេលដែលខ្ញុំបានមើលជុំវិញខ្លួនវិភាគជុំវិញខ្លួនទៅខ្ញុំដឹងថាតាមពិតខ្ញុំគ្រាន់តែមិនទាន់បានជួបមនុស្សប្រុស ដែលត្រូវនឹងអ្វីដែលខ្ញុំចង់បានទេណាដល់ពេលឥឡូវជួបជាមួយនឹងមនុស្សប្រុសដែលត្រូវនឹងអ្វីដែលខ្លួនឯងចង់បានអត់មានអារម្មណ៍ថា នៅជាមួយមនុស្សស្រីស្រួលជាងទៀតទេអូខេអញ្ចឹងខ្ញុំធ្លាប់ឆ្លងកាលហ្នឹងដែរប៉ុន្តែរយៈពេលប្រហែលជា3 4ខែតិចតួចបំផុតគ្រាន់តែរៀងផេលផាលនៅក្នុងផេលផាលនៅក្នុងគំនិតរបស់ខ្លួនឯងអញ្ចឹងណាចាអញ្ចឹងវាងាយស្រួលសម្រាប់ខ្ញុំប៉ុន្តែខ្ញុំដឹងថាអ្នកដែលមានវិបត្តិអត្តសញ្ញាណភេទនឹងពិតប្រាកដពិបាកប៉ុណ្ណាអូខេចាអឺ អញ្ចឹងគ្រាន់តែថាយើងអ្នកដែលពីខាងក្រៅបើសិនជាយើងមិនអាចគ្រប់គ្រងគាត់បានក៏កុំធ្វើជាអ្នកដែលរំខានកុំធ្វើជា អ្នកដែលបន្តិចបង្អាក់នៅការស្វែងរកគាត់នឹងខ្លួនគាត់ដោយខ្លួនឯងណាហើយបើសិនជាយើងអាចធ្វើបាន គឺយើងលើកទឹកចិត្តដោយលើកទឹកចិត្តក្មេងវ័យជំទង់អញ្ចឹងដោយមិនព្យាយាមឲ្យគាត់ដាក់ចូលកត្រកថា មនុស្សល្អមនុស្សអាក្រក់ឯង ឲ្យគាត់ធ្វើកត្រកខ្លួនឯងធ្វើល្អីខ្លួនឯងរួចហើយដាក់ខ្លួនឯងចូលក្នុងល្អីដាក់ខ្លួនឯងចូលក្នុងកត្រកនឹងចង់បានបែបណាធ្វើបែបហ្នឹងឲ្យខ្លួនឯងពេលនោះគឺគាត់អាចរកផ្លូវចេញឃើញប្រសើរណាហើយខ្ញុំដឹងថានៅពេលដែលខ្ញុំនិយាយថាស្រឡាញ់ភេទដូចគ្នាជារឿងធម្មជាតិណាកើតមកខ្លួនក្នុងរាងកាយជាមនុស្សស្រីតែចិត្តជាប្រុសអីចឹងក៏ជារឿងធម្មជាតិខ្ញុំនិយាយចឹងអ្នកនរគ្នាប្រហែលជាយល់ថាវាមិនអាចទេ ណាធម្មជាតិគឺមានស្រីមានប្រុសច្បាស់លាស់ប៉ុន្តែប៉ិតអានេះមិនមែនធម្មជាតិទេមានស្រី មានប្រុសច្បាស់លាស់នេះគឺសង្គមសង្គមអ្នកកំណត់ណាស្រីគឺអញ្ចឹងប្រុសគឺអញ្ចឹងណាហើយស្រីត្រូវស្រឡាញ់ប្រុសប្រុសត្រូវស្រឡាញ់ស្រី អាហ្នឹងគឺសង្គមណាធម្មជាតិគឺថាកើតមកមិនគឺអញ្ចឹងហើយអូខេបើសិនជាគាត់កើតមកក្នុងខ្លួនជាមនុស្សស្រីតែចិត្តគាត់ប្រុសគឺជាធម្មជាតិរបស់គាត់ហើយបើសិនជាគាត់មកកើតមកជាប្រុសក្នុងខ្លួនមនុស្សប្រុសតែចិត្តរបស់គាត់ជាស្រី អានឹងជាធម្មជាតិរបស់គាត់ហ្នឹងហើយហ្នឹងហើយយើងហៅធម្មជាតិហើយហេតុដូចបើខ្ញុំលើកយកវិបត្តិសញ្ញាណភេទយកមកនិយាយហើយហាក់ដូចជាផ្ដាច់ចេញជា8វិបត្តិនឹងតាមពិតអត់ទេមិនមែនផ្ដាច់ទេណាគឺវានៅក្នុង វិបត្តិរបស់យើងផ្ទាល់ខ្លួនអាចកើតឡើងនៅក្នុងវិបត្តិវ័យជំទង់ដែលក្មេងខ្លះដល់វ័យជំទង់គាត់ចាប់ដើមសួរខ្លួនគាត់ថាគាត់ចង់ធ្វើជាមនុស្សស្រីឬចង់ធ្វើជាមនុស្សប្រុសគាត់ស្រឡាញ់ភេទស្រីឬក៏ស្រឡាញ់ភេទប្រុសអីហ្នឹងវាអាចកើតឡើងនៅក្នុងវ័យជំទង់នឹងលាយចូលគ្នាតែម្ដងឬក៏វាអាចកើតឡើង នៅពេលដែលយើងចូលដល់មនុស្សពេញវ័យពី35ទៅ60ហ្នឹងណាអ្នកខ្លះរៀបការរហូតដល់មានកូន2កូន3លែងគ្នាណាហើយទៅស្រឡាញ់ភេទដូចគ្នាណាអូខេហ្នឹងហើយដែលគាត់ទៅតែជួបនៅវិបត្តិអត្តសញ្ញាណភេទរបស់គាត់នៅពេលដែលគាត់ខំប្រឹងខំប្រឹងធ្វើតាម គេថាបើយើងជាប្រុសយើងត្រូវស្រឡាញ់ស្រីឯងអញ្ចឹងរៀបការមានប្រពន្ធមានកូន ថែទាំប្រពន្ធកូននោះជាពិបាកថែ ប៉ុន្តែដល់ពេលមួយគាត់ដឹងខ្លួនឯងថាបើគាត់នៅតែបង្ខំខ្លួនឯងតទៅទៀតគាត់ខ្លួនគាត់អ្នកគ្មានសុភមង្គលហើយគាត់ក៏បំផ្លាញសុភមង្គលប្រពន្ធហើយនឹងកូនគាត់ដែរដែលដែលដែលត្រូវរស់នៅជាមួយនឹងមនុស្សម្នាក់ដែលគ្មានសុភមង្គលលេនឹងជាដើមហ្នឹងអញ្ចឹងហើយមិនជាគាត់បែកគ្នាហើយគាត់ត្រូវស្រឡាញ់មនុស្សប្រុសវិញអញ្ចឹងជាដើមណាអញ្ចឹងវិបត្តិនេះវាអាចកើតឡើងវាអាចកើតឡើងនៅក្នុង8ពេលខុសៗគ្នានៃជីវិតរបស់យើងហ្នឹងអញ្ចឹងហើយ កុំប្រកាន់ភេទណាកុំប្រកាន់ណាចាអញ្ចឹងអរគុណច្រើនដល់ការតាមដានវីដេអូនេះហើយកុំភ្លេចណាបើសិនជាយល់ថាមានប្រយោជន៍ ដល់មិត្តភ័ក្តិដល់អ្នកដែលយើងស្គាល់ដល់ក្រុមគ្រួសារសូមជួយចែករំលែកផងណាដើម្បីឲ្យគាត់ទទួលបានប្រយោជន៍នេះដែរពួកខ្ញុំដឹងថាអ្នកដែលកំពុងតែជួបវិបត្តិអត្តសញ្ញាណមានច្រើនណាស់នៅក្នុងប្រទេសយើងហើយអត់ដឹងថាខ្លួនឯងកំពុងជួបរឿងអីទេអញ្ចឹងជួយ share ជួយ share ជួយចែករំលែកដើម្បីឲ្យទៅដល់ពួកគាត់បានគ្រប់គ្នាផងណា ចាអញ្ចឹងអរគុណច្រើន ហើយជួបគ្នានៅវីដេអូក្រោយទៀតដែលដូចសន្យាចឹងមានប្រធានបទច្រើនដែរដែលត្រូវនិយាយទៀតអាប្រធានបទនៅក្នុងវីដេអូមុនដែលសន្យាក្នុងវីដេអូមុនមិនតន់និយាយអស់ផងចាអញ្ចឹងជួបគ្នានៅវីដេអូក្រោយក្នុងសប្តាហ៍ក្រោយទៀតណាសុខសប្បាយទាំងអស់គ្នាថែទាំខ្លួនឲ្យបានល្អហើយថែទាំចិត្តឲ្យបានល្អទាំងអស់គ្នាណាជម្រាបលា